អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអឺថ្ងៃនេះយើងមកនិយាយតាក់ទងនឹងនគរដងបន្តិចហ្នឹងហើយខ្ញុំជឿថាមួយរយៈកាលក្រោយនេះវារៀងពិបាកតិចចំពោះនគរសន្តិភាព ដែលយើង ធ្វើការ log in អត់ចូលណាហ្នឹងហើយហើយពេលខ្លះក៏ចូលដូចថ្ងៃហ្នឹងចូលវិញហើយហើយយើងមិនដឹងថាថ្ងៃណាគេថាច់ភាសាទៀតដែរហើយមាន player មួយចំនួនក៏តែសួរខ្ញុំថាអូខេបើសិនជាករណីនៅនគរសន្តិភាពដែលកើតតើយើងអាចទៅលេងនគរណាបាន អឺអ្វីដែលយើងធ្វើការរីកមិនខ្ញុំពិបាកដែរបើសិនជាករណីអឺពេលបច្ចុប្បន្នណាអ្នកដែលគាត់មានគីឡូវៃលេងរាល់ថ្ងៃបើនៅសន្តិភាពនៅតែមានអ្នកលេងទេវៃគ្នារាល់ថ្ងៃណាហើយនៅនគរនគររាជក៏មានគីឡូវៃដែរហើយនៅឧដុងក៏មានគីឡូវៃដែរប៉ុន្តែគាត់ថាឧដុងគឺជានគរមួយដែលចាស់ដែល Sabo player គាត់លេងលេងច្រើន ហ្នឹងហើយហើយចំពោះនៅដុងនេះ hero គឺណាត់នៅទទួលទិញធម្មតាទិញលក់ទិញលក់អញ្ចឹងណាគ្រាន់តែពេលយើងទិញរៀងថ្លៃពេលលក់វិញរៀងថោកអញ្ចឹងទៅហ្នឹងហើយហើយ hero ច្រើនពីច្រើនគេ399នៅសា hero 99មានច្រើនហើយមករយៈក្រោយនេះទៀតក៏ខ្ញុំឃើញមាននេះនេះឃើញ system load ទេអ្នកនរនេះឃើញ system load ទេនេះអឺវាមិនមែនជារឿងចម្លែកទេនេះ system load ទេណាហ្នឹងហើយ ហើយយើងមើល hero ដែលគាត់ load នេះគឺគាត់ស៊ីបត់អា1099ណានឹងអា999ដែលខ្ញុំស៊ីឡើងរ៉េបកាលពីលើកមុនខ្ញុំប្រាប់អ្នកទាំងអស់ថាគេ copy ប៉ុន្តែកាលមុនមួយដុំវាដូចជាខ្ទង់5ដុល្លារមួយដុំវា999ណាមើលខ្ញុំមើលថាមានអ្នកលក់ទៀតអត់មួយដុំវាប៉ុណ្ណឹងអត់ឃើញលក់ទេខ្ញុំឲ្យមើលរូបភាពហ្មងទៅនេះគឺជាប្រអប់នេះនេះប្រអប់ខ្ញុំដាក់នេះណានេះ ប្រអប់នេះគឺកម្ពុជាយើងទិញមួយដុំវា9.9នេះគឺ1ដុល្លារអឺ1ដុល្លារគឺនេះ5ទៅ6ដុល្លារមួយដុំនេះប៉ុន្តែ ពេលបច្ចុប្បន្នខ្ញុំមិនដឹងថាគាត់គប់ពីຫມិច្ចអីຫມិច្ចទេតម្លៃពេលបច្ចុប្បន្នដែលយើងធ្វើការ record នេះគឺថ្ងៃទី25ខែ12ឆ្នាំ2022គឺប្រអប់នឹងធ្លាក់ថ្លៃខ្លាំងមែនទែនអ្នកទាំងអស់នេះអឺពេលបច្ចុប្បន្នបើតាមខ្ញុំដឹងតម្លៃវា គឺ100 100ដុំ 100ដុំណាតម្លៃវាខ្ទង់ចន្លោះពីអឺ25ទៅ30ដុល្លារ100ដុំណាមិនតិចទេណា100ដុំច្រើនណាស់ណាហើយតម្លៃប៉ុណ្ណឹងថោកមែនទែនអ្នកនរនេះថោកមែនទែនអញ្ចឹងតម្លៃ100ដុំ25ដុល្លារមិនធម្មតាអ្នកនរនេះថោកនេះយើងមើលឆាត់ទិញទេនេះឃើញ100ដុំ25ណាលក់គេទិញអញ្ចឹងតម្លៃពេលបច្ចុប្បន្នអាចទិញបានចន្លោះពី25ទៅ30អាចទិញបាន100ដុំហើយបើយើងយកមកបើកក្នុងនឹងរិនដុំច្រើន door glory នេះគេពងបើក door glory ហើយ polina shop សម្រាប់ដូរយក title ឬក៏ដូរយកនេះពួកប្រភេទអស់នេះនិយាយទៅបើកទៅបានផលលីណាសອບច្រើនអញ្ចឹងយើងមកឆែកមើលនេះលីណាសອບយើងយកទិញបាននេះខ្លះនេះឃើញទេនេះផលលីណាសອບដូចបប3អាប់ដេតនេះចែតនេះឡើងមកអល់6អល់5ហ្នឹងគឺស៊ីតាប្រអប់ហ្នឹងនេះយកតាណាអស់នេះពួកនេះធ្លាក់មកទាំងអស់នេះឃើញទេ អញ្ចឹងយើងមើល system ហ៎ load រហូតថ្ងៃហ្នឹងនិយាយប្រហែលថ្ងៃនេះគឺ load រហូតដោយសារប្រអប់ហ្នឹងវាវាធាក់ថ្លៃយើងមិនដឹងថាគេ copy ឬក៏យកមកពីណាទេខ្ញុំក៏អត់ច្បាស់ដែរប៉ុន្តែគាត់តម្លៃពេលបច្ចុប្បន្នគឺប៉ុណ្្នឹងហើយសំបីតែ goal goal ណាចាំខ្ញុំឆាតឲ្យមើលមិញមានតែឆាតលក់ goal ចាំខ្ញុំសួរគេណាអឺ goal បើតាមដឹងធាក់ថ្លៃដោយសារ goal កាលពីមុនមកគឺអឺនេះមើលសួរគេ how much អឺ ហ្គោលកាលពីមុន10000ហ្គោលខ្ទង់3ដប់ប៉ុន្តែពេលបច្ចុប្បន្ននេះមិនមែន3ដប់ទៀតទេដោយសារប្រអប់នេះវាចាប់ផ្ដើមធូរថ្លៃហ្នឹងហើយកូពីច្រើនដល់ពេលអញ្ចឹងវាធ្វើឲ្យ goal ធ្លាក់ថ្លៃអាច team glow ដយអីធ្លាក់ថ្លៃទាំងអស់ហើយយើងសួរថាមាន player នេះ player គាត់គាត់ហ៊ានអង្គុយលក់ពណ៌នេះទៀតទេពណ៌នេះបើគាត់លក់គាត់ដាក់លក់ដាក់តម្លៃថ្លៃថ្លៃដែរដោយសារហេតុអីអត់អាចដាក់ថោកបានទេដោយសារ goal បើកប្រអប់នឹងបានប្រអប់នឹងបើកមួយដុំពីរដុំអីបានមក បាន3 4000គោលបានអីហ្នឹងនេះហេណាក់លក់នេះថាថោកអាអ្នកគាត់ទិញប្រអប់100ប្រអប់អីបើកមិនបានតិចគោលណាអញ្ចឹងគាត់នឹងយកអាហ្នឹងទៅទិញ item គេ10000ណាត់អីលេងអង្គុយលក់អស់នេះនេះថាគេទិញយកហើយមើល hero លោកក្នុង system គឺលោតរហូតអ្នកដែលគាត់បើកប្រអប់អឺអា hero ខ្លះនៅក្នុងណាត់សោះដាក់លក់នៅណាត់សោះក៏ឃើញបើកប្រអប់នឹងដែរអញ្ចឹងមានថាណាត់គាត់មានប្រអប់នឹងច្រើនដែរហើយ stone អីមើលថាអបោមុំគេបោះចោលខ្ទេចអស់គេមិនទុកទេហ្នឹងហើយ មានតែ hero កូពីអត់កើតតែ item ពេលបច្ចុប្បន្ននេះនៅដងគឺចាប់ផ្ដើមទៀតហើយជាងអ្នកគោគិតមកគោដល់នេះហើយអាប្រអប់មួយនេះគឺមានតែពីរនគរទេមានតែនៅសុបាយជាមួយដង ក្រៅពីនឹងទៅគឺអត់មានទេតែប្រអប់នេះនេះហើយ system load ទៀតនេះអញ្ចឹង125 100 110 25មិនធម្មតាទេអ្នកនរគ្នាធូរថ្លៃមែនទេហើយស៊ីទៅនេះរ៉េបនេះឡើងដូចផ្ទះនេះរ៉េបរ៉េបប៉រ៉េបស្គូលគឺឡើងដូចផ្ទះឡើងលឿនណា គ្រាន់ថា point ហ្នឹងអាចយកទៅដូចគេអត់អាចយកទៅដូចជាតាតូឲ្យដូចបានទេជាងតាតូអ៊ីសូអីអាហ្នឹងគឺគាត់ត្រូវព្យាយាមលេងធម្មតាប៉ុន្តែចំពោះ point ទីណាសອບដែលយើងអាច upgrade chat ណានឹងហើយយើង អាចទិញ title ឬក៏ធ្វើអីមួយចំនួនដូច M Stone អីហ្នឹងវាវាបើកបានឬក៏ពលឺហ្នឹងគឺវាបើកបានឃើញធ្លាក់ពលឺនេះ50អូខេ glory គុណ10អត់មានថ្ងៃទេព្រោះនឹង item របស់នឹង glory គុណ10ចឹងភាគច្រើនបើចង់គុណ master អីមកគុណដងធូរថ្លៃមែនទេមករយៈកាលក្រោយនេះដោយសារអីគេដោយសារ item ពួកគាត់ copy ចឹង100 100ប្រអប់ចន្លោះវាពី100ដុំយើងនិយាយ100ប្រអប់ទេបើប្រអប់វាមួយដុំវាមាន9.9ប្រអប់ក្នុងហ្នឹងហ្នឹងហើយអញ្ចឹង100ប្រអប់100ដុំវាតម្លៃវា25 30អ្នកទាំងអស់នេះអាចធ្វើការឆាតទិញបានអញ្ចឹងចំពោះអ្នកទាំងអស់នេះចង់លេងកាងវើអីគឺចង់អាប់ដេតអឺ hero ទុកអីអាច ម៉ូសរ៉េទុកហើយទៅដោយសារវាតម្លៃវារៀងធូរថ្លៃចឹងយើង copy ទុកទៅហ្នឹងហើយហើយលេងលបាយហុកទៅលបាយធំលេងដល់ពេលដែលអ្នកដែលគាត់ចាយលុយរៀងក្រាស់ទៅលើប្រអប់ហ្នឹងគាត់មាន hero up all 5 all 6ហើយចែ glory អញ្ចឹងយើងតាមគេអត់ទាន់ទេដោយសារលុយយើងរៀងស្ទើរអញ្ចឹងណាអញ្ចឹងលេងលបាយហុកមួយខ្ញុំទៅហ្នឹងហើយហើយដល់ដងនេះខ្ញុំប្រាប់អញ្ចឹងគឺមិនទាន់មានអ្នកថាគេមកកោ server ទេខ្ញុំមិនដឹងថាមូលហេតុអីបាន server ដល់ដងគេអត់កោគេអត់កោ get go ហើយនៅនេះមានកាត់6 10លបែបដូចគ្នាណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគិតជាសារ alert អ្នកទាំងអស់គ្នាទេអញ្ចឹងបើចង់លេងអាច hero ប្រភេទទូថ្លៃអូខេអាចមើលដងបានដោយសារពេលបច្ចុប្បន្នពងតែ copy ដល់កហើយនេះនេះប្រអប់នេះសាក់បើកប្រអប់ទាំងអស់នេះ hero ផ្សេងផ្សេងនេះគឺគាត់អង្គុយចុចតែម្ដងហើយមិញទៅសុំសេះគេបាន2នេះសុំសេះគេបាន2តែខ្ញុំអត់ copy អត់អីទេតែបើអ្នកទាំងអស់ទិញប្រអប់សអស់ច្រើននេះអូខេអាច share មកខ្ញុំបាន2 3ដុំអីមក ខ្ញុំយកបើក hero ឲ្យ hero ខ្ញុំដែរដោយសារខ្ញុំមាន WS នេះខ្ញុំមានអា 5PP នេះខ្ញុំត្រូវការ rate រៀងច្រើនដែរអានេះខ្ញុំលេងដៃផ្ទាល់ទេណាតែច្រឡំខ្ញុំ copy ឬ C ខ្ញុំអត់ទេ quest ចង់ងាប់ហ្នឹងនេះ hero នេះខ្ញុំលេងតាំងពីបើកនគរចាក់ទៅមុខដំបូងនេះកូនត្រាក្រននេះខ្ញុំលេងយូរហើយមានតែសុំទិញដែរ hero ហ្នឹងតែខ្ញុំអត់លក់ដោយសារអីគេ hero វាខ្ញុំលេងតាំងពី level 1មកកាលមុនកដោឯនេះគឺជាកដោនេះទេកដោគឺគេឲ្យកដោ កដូរ permanent ទេគេឲ្យចាំមិនទេប្រើ key ប្រើបើកទេកុំណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាមានការរីកមិនអាចរីកមិនក្រមបានអញ្ចឹងបញ្ជាក់មួយសារទៀតចំពោះអ្នកទាំងអស់គ្នាដែលសល់ប្រអប់នឹងច្រើនលេងនៅដងអូខេអាច share យ៉ាងម៉ាត់4 5ដុំមកអូខេអរគុណបាយបាយ